អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយជួបជាមួយខ្ញុំ Razer Gaming ទៀតហើយអូខេអ្នកទាំងអស់គ្នាអ្នកទាំងអស់ស្គាល់កន្លែងនេះកន្លែងនេះគឺជាកន្លែងដែលយើងធ្វើការបោកនៅតាតូហ្នឹងហើយអឺតាមធម្មតាកន្លែងនេះខ្ញុំដែរមកទេអូខេនេះគឺជា hero របស់ខ្ញុំ ពេលបច្ចុប្បន្នគឺកម្រិត level 82.83ហើយបើមើលទៅយើងខ្វះប្រហែលជា4% 3 4%ទៀតទេខ្ញុំទទួលបាន level 83ហើយតែខ្ញុំអត់ទាន់ up level ទេហ្នឹងហើយអូខេហើយអឺ បើយើងមើលទៅកន្លែងនេះរៀងប្លែកតិចណាកន្លែងបូកតាតូនៅក្នុងក្រុងនេះវិញហើយជាទូទៅយើងទៅនៅក្រុងឈូសាត់ប្រហែលជារត់ឃើញទេដោយសារ GM គាត់ធ្វើការដាក់មកខាងក្រៅនេះបាត់ហើយណាហើយអឺអ្នកទាំងអស់នេះប្រហែលជាដឹងហើយមែនទេនៅនឹងកម្រិត level 1គឺយើងអាចពាក់ត្រឹម level 82បើ level 8គឺពាក់អត់បានទេទោះបីយើងពាក់បានប្រើកាត់ level ក៏វាអត់បុកឲ្យយើងដែរនឹងឲ្យវាអត់បុក state ឲ្យយើងទេ ណាអញ្ចឹងចង់មិនចង់ក៏យើងត្រូវអាប់ level 82ឬក៏យើងអាចអាប់វាទៅ HS mode ដើម្បីតម្លាក់ item ហ្នឹងមក level 8វិញណាហើយចំពោះខ្ញុំផ្ទាល់នេះខ្ញុំក៏មិនទាន់ដឹងថាទៅខាងណាដែរដោយសារ level 8ចង់វកាង PVP ពេលបច្ចុប្បន្នគឺអត់មានទេហើយបើយើងចង់ពាក់មូនតែយើងអាប់ទៅ level 82អញ្ចឹងពេលបច្ចុប្បន្នកំពុងតែពិចារណាថាគួរអាប់ទៅ level 82ធំជាង82ឬក៏យើងនៅត្រឹម8 ពាក់កាត់ level ហើយ upgrade វាមក moon វិញអឺ XS moon វិញអូខេតោះអឺឥឡូវយើងអឺទៅដូរយក item moon បងប្អូនតាមពិតខ្ញុំមាន moon មួយឈុតហើយខ្ញុំមាន item moon សម្រាប់ដូរ moon legacy legacy moon ហ្នឹងហើយហើយខ្ញុំអាចដូរបានមួយឈុតនិយាយទៅបើក្អាវក្បាលខោចែតអីគឺខ្ញុំអាចបានទាំងអស់ហើយរួមជាមួយនឹង sensor ប៉ុន្តែប៉ា EZ មួយនេះដូចអ្នកនរគ្នាបានដឹងហើយ ចំពោះ item sensor គឺយើងប្រើ sensor ចិត្តវាសាហាវជាងអឺ sensor moon ឬក៏ sensor 8ណាហ្នឹងហើយដោយសារ sensor ចិត្តវាមានបូក damage ហើយរួមជាមួយនឹងអា skill សម្រាប់ឆាវអាអានេះហ្នឹងហើយវា steal ជាងខ្ញុំពិបាកប្រាប់ដែរហើយបើល្បាយ8 sensor ល្បាយ8ល្អដែរល្អត្រង់ថាវៃឈឺណាអញ្ចឹងអាចលេង7ក៏បានលេង8ក៏បាន sensor តែបាច់ប្រើ sensor moon នេះជឿខ្ញុំហ៎ ហើយណាមួយយើងក៏មិនត្រូវការចាយលុយទៅលើ sensor moon ដែរណាហ្នឹងហើយអូខេឥឡូវយើងទៅរកក្រុងរក NPC ចេញទៅក្រៅក្រុងបងប្អូនគ្នាអឺកន្លែងនេះខ្ញុំទៅមកលើកទី1ដែរទេអ្នកនរគ្នាកន្លែងបូកតាតូនព្រោះជាទូទៅខ្ញុំមិនដែរមកទេឥឡូវដើររកកន្លែងចេញទៅក្រៅក្រុងសិន NPC NPC បែរជានៅជាហៀងជាហៀងទេណាខ្ញុំរកមើលសិនចូលចង់វែងហ៎ តនាតន័យឯងខ្ញុំអត់ដែរមកអូនេះអូខេតោះយើងទៅកន្លែងដូរនៅអ៊ីយ៉ាងអូខេកន្លែងដូរកន្លែងនេះអ្នកនរនេះបែរដឹងកន្លែងដូរព្រោះតាមធម្មតាវាចាស់នេះមូនខ្ញុំណាខ្ញុំមានពីរបៀបដុំដែរច្រើនគួរសមណាសម្រាប់ដូរអឺអាមូន300នេះគឺជាមូនដែលយើងបើកកដោលបាទប៉ែតបានប៉ុន្តែវាអត់អាច trade បានទេប៉ុន្តែនេះសម្រាប់ពួក trade បានអញ្ចឹងខ្ញុំរៀបចំសិន អូខេដកអាណា trade បានដាក់ក្នុងសອບសិនហ្នឹងហើយហើយយើងដូរអា trade មុនដោយសារយើងពេលយើងដូរទៅខ្លាញ់ដូរវាកាត់អាអា trade មុនអញ្ចឹងណាអញ្ចឹងសល់អា trade អញ្ចឹងយើងដូរមកអឺនេះមើលតើ4ដូរមួយបឹបអូខេអូភ្លេចភ្លេច unlock unlock អូខេដោះកូដសិនតោះភាសាទៀតអូខេមក1 អូខេចឹងសក់10នេះបានមួយចឹងសក់10អញ្ចឹងខ្ញុំត្រូវការយកចាញ់អានោះ2 280ដល់វា280អូខេដាក់វាមកហើយខ្ញុំដកនេះដាក់វិញដាក់សອບវិញអូខេដូរភាសាទៀតឲ្យអស់អានឹងហ្មងទៅអាត្រីអត់បានអូខេមកគ្រាប់ទៀតអូខេមកភាសាទៀត ដាក់វាទាំងអស់មកវិញមកក៏បានដែរដោយសារអាទេអត់កើតវាដូរអស់ហើយណាដឹងអញ្ចឹងតម្លាក់វាមកវិញទាំងអស់មកស្រួលដូរតិចអូខេអញ្ចឹងខោមកគាត់ទៀតអូខេខោហើយអាក្បាលខោហើយណាហ្នឹងហើយអញ្ចឹងចែតអូខេចំពោះចែតគឺយើងជាតាមធម្មតានឹងឲ្យដឹងហើយបើយើងលេងប៉ support យើងយក VIT ហើយជាមួយនឹង OBS នេះឃើញទេ VIT មកគ្រាប់ VAT មួយក្របមួយគ្រាប់ទៀតគឺយើងប្រើ OBS ហ្នឹងហើយអូខេអញ្ចឹងខ្ញុំបានមកឈុតហើយអញ្ចឹងអាក្បាលខោណាអញ្ចឹងដល់សល់មូលមួយដុំប្រហែលមួយដុំកន្លះអូខេអញ្ចឹងយើងអាចមើលបានដូរអស់បានអូខេអញ្ចឹង3មុខនេះយើងវាយថាមួយគ្រាប់300 300ចុះអញ្ចឹងកៅ900គ្រាប់ចុះ900គ្រាប់ដក10ដល់សល់700 870ហ្នឹងហើយសល់អស់អស់870ហ្នឹង870ណា ចឹងអាបាក់ខោអស់800ចិត្តណានេះហើយមួយទៀតចំពោះចែតគឺក្រប420អញ្ចឹងពីរក្របវាឡើង840ណាយើងអស់រៀងគួសមដែរចឹងដល់សល់ប៉ុណ្្នឹងយើងអាចຕົកប្រើប្រាស់លើអីផ្សេងបានអូខេអូខេអ្នកទាំងអស់គ្នាអញ្ចឹងដូចខ្ញុំបានរីកមិនពីមុនអញ្ចឹងចំពោះ item ពេលបច្ចុប្បន្នយើងលេង moon ទៅ ណាយកលេខមូនទៅដោយសារហាងឆេងមូនតម្លៃពេលបច្ចុប្បន្នរៀងធូរថ្លៃធូរថ្លៃដោយសារអីគេធូរថ្លៃដោយសារ GM គាត់តម្លាក់រីវ៉ាតលបាយ75លបាយ8ហើយនៅលបាយ85ឲ្យបានមូននោះដល់ពេលអញ្ចឹងវាធ្វើឲ្យមូនធាក់ថ្លៃហើយតម្លៃពេលបច្ចុប្បន្ននេះខ្ទង់1ដុល្លារកន្លះទៅ2ដុល្លារទេអ្នកទាំងអស់នេះអាចរកទិញមូនបានហើយ100មូនណាហ្នឹងហើយហើយបើសិនជាទៅមុខទីទៀតខ្ញុំគិតថាប្រហែលជាវាអាចឡើងថ្លៃវិញនៅពេលដែលម្នាក់ម្នាក់ចាប់ផ្ដើមលេងមូនរបស់គ្នាហ្នឹងហើយ ហើយចំពោះមូតមួយនេះបើយើងសួរថាតានអត់មិនសូវជាតានប្រហែលទេណាមិនសូវជាតានប្រហែលទេណាហើយខ្ញុំក៏រីកមិនអ្នកទាំងអស់គ្នាដែរអឺលេងហេរ៉ូខ្លួនឯងអស់រៀងច្រើននេះហើយធីមអស់នេះឃើញទេលេងខ្លួនឯងអស់រៀងច្រើនដូចខ្ញុំអញ្ចឹងតែបើអ្នកទាំងអស់គ្នាទិញគេរៀងទូថ្លៃជាងណាហើយ item moon នេះមិនជាស្រួលមិនជាស្រួលបោកមកទេចំពោះការបោកយក7គឺស៊ីច្រើននៅ server មួយនេះមិនងាយបោកឡើងទេអ្នកទាំងអស់គ្នាណាហ្នឹងហើយ ហើយ file element ក៏បូករៀងខ្លាំងដែរណាមុននឹងខ្ញុំធ្វើការ upgrade បានប្រហែល5នឹង file element របស់ខ្ញុំហើយខ្ញុំ random state វាភាសាដែរបាទនេះស្អាតដែរ state នេះ random វាភាសាហ្នឹងមើលទៅរៀងតំណងដែរថាអឺតាមធម្មតា state ឈាមទេក្រោមនេះកន្លែងដាក់មកនេះគឺឈាមនឹងអាក្រោមវាកន្លែងលេង8ឈាមនេះអូខេអ្នកទាំងអស់គ្នាអញ្ចឹងអឺ បើសិនជាករណីអ្នកទាំងអស់គ្នាចង់លេងគឺអាចលេង Moon បានដូចអ្វីខ្ញុំរីកមិនអញ្ចឹងហើយពេលបច្ចុប្បន្ននេះគឺខ្ញុំមាន GGT GTG អីលក់ណាអញ្ចឹងបើសិនករណីអ្នកទាំងអស់គ្នាមានបំណងចង់ទិញអីអូខេអាចឆាតមកសួរខ្ញុំបានហើយ goal ហាងឆេងពេលបច្ចុប្បន្នមិន25ទៀតទេឡើងដល់27 28ហើយដោយសារ GM ក៏ធ្វើការ update អញ្ចឹង app ស្អីក៏ស៊ីក៏ស៊ីនេះដែរក៏ស៊ី goal ដែរអញ្ចឹង server មួយនេះស៊ី goal សាហាវប៉ុន្តែ farm goal ក៏បានគ្រឿងគួរសមដែរពីការ farm goal នេះ អូខេអ្នកទាំងអស់គ្នាអញ្ចឹងមានចម្ងល់តាក់ទងនឹងហ្គេមមួយនេះអាចឆាតមកសួរខ្ញុំបានណា